អានឹងលោកធ្វើ scan សិន scan លោកលោកលោកពិចារណា ថាអញទៅទិសណាអញទៅជួបអ្នកណាហើយអញត្រូវនិយាយធေါ်អីជាមួយអ្នក ណា planning ណា planning ដំបូងពីម៉ោង4បើហើយម៉ោង7អីលោកចេញ ទៅបិណ្ឌបាតទៅជួបអ្នកនឹងប្រោះអ្នកនឹងសម្ដែងធေါ်អេអេចប់ពេលថ្ងៃត្រង់លោកសម្រាប៉ុន្តែពេលល្សៀលលោកត្រូវធម្មទេសនាដល់ញាតិញោមញាតិញោមមកវត្ត ញាតិញោមរសៀលឡើងទៅវត្តហើយដល់ពេលល្ងាចព្រលប់ព្រះអង្គទេសនាប្រោសភិក្ខុវិញអានឹងដោះបញ្ហាផ្ទៃក្នុងផ្ទៃក្នុងវត្តណាព្រោះគេមានរឿងរាវគេប្តឹងគេអីអីចឹងមកលោកហៅមកជួបជុំដោះស្រាយរាល់ល្ងាចចឹងទៅហើយដល់ពេលយប់លោកជួបពិភាក្សាជាមួយទេវតាម្ដងចឹងលោកសឹងសឹងតែ4ម៉ោងអីទៅពេលយប់ប៉ុន្តែសួរសំណួរមួយ ថាហេតុអីបានព្រះនៅតែអាចធ្វើការងារបានអត់មានខ្សែអាទិត្យទេណារឿងទៀវមក45ព្រះវសាហ្នឹងទៅរហូតហ្មងអស់រហូតហ្មងអឺប៉ិនសួរសំណួរមួយថាហេតុអីបានប្រពុតលោកនៅតែញឹមបាន ហើយពណ៌សម្បុរនៅតែស្រស់បើក្នុងធម៌ថាពណ៌សម្បុរស្អាតដូចមាសមានភិក្ខុភិក្ខុនៃអង្គខ្លះស្រឡាញ់ពីព្រះហ្មងមកអង្គុយចាំតែមើលមុខព្រះហែ ឥឡូវឥឡូវសួរសំណួរមើលថាហេតុអីបានព្រះ នៅ មានកម្លាំងអាចធ្វើការងារបានមួយថ្ងៃ6 7 8 10ម៉ោងមើលមើលសាកសាកឆ្លើយតិចមើលសិលសិលវាយ៉ាងដែរសិល1មានអីទៀតមានសិលវូវូដូចរឿងចិនណាអើយដៃដាក់ដៃចុះចុះអត់អីទេមិនអីទេហ្នឹងហើយ លោកទៀវដាក់ដៃចុះចាប់ក្បាលបែបមិនទេបាទឥឡូវមើលមើលចង់ចង់សួរមើលមានមានអីទៀតដែលធ្វើឲ្យព្រះអង្គអាចមានកម្លាំងអាចធ្វើការងារបានច្រើនមើលមាននេះមាននេះកម្លាំងចិត្តសេចក្តី ស្រឡាញ់មនុស្សលោកព្រះអង្គមានបតីស្រឡាញ់ណាអត់មានរើសមុខតកូនអញបានអញស្រឡាញ់ទេអត់ទេហើយពុទ្ធបតីព្រះអង្គអ្នករើសសម្រាមក៏ព្រះអង្គទៅ ជួយប្រោសដែរ ស្រឡាញ់ស្មើគ្នាហ្មងក្នុងធម៌លោកប្រើអបមញ្ញាប្រែថាអត់កំណត់ព្រំដែនទេអញ្ចឹងណាអញ្ចឹងសេចក្តីស្រឡាញ់មានអីទៀតមើលមានអីទៀតដែលសមាធិត្រូវមួយត្រូវមួយអឺមួយសមាធិរយៈពេលវែងព្រះអង្គយក vacation ណាវាកងមួយអាទិត្យអីព្រះអង្គពេលខ្លះព្រះអង្គថាថាគាត់សុំសម្រាកមួយអាទិត្យអញ្ចឹងបិទច្រកទ្វារអីអីទាំងអស់អត់ឲ្យមានពីណាចូលទេ សមាធិមួយនិងសមាធិវែងប៉ុន្តែសមាធិមួយដែលយើងអាចរៀនធ្វើបានគឺសមាធិរយៈពេលខ្លីហើយសម្រាប់សមាធិជាប្រចាំឧទាហរណ៍មិញជាយន្តតោពោធិយាមូលេហើយញាតញោមយ៉ាងកេងជាកុសលកម្មហ្នឹងព្រះអង្គទៅបាត់ហើយទៅណាទៅណាទៅណាបិទភ្នែកទៅធ្វើអីបិទភ្នែកធ្វើអីសមាធិសមាធិហ្នឹងដូចយើងអឺទូរស័ព្ទយើងខ្សោយថ្មយើងអីគេយើងសាក់ថ្មអញ្ចឹង បើបើបងប្អូនទាំងអស់គ្នា ចង់ធ្វើការងារឲ្យបានច្រើន ហើយកុំឲ្យអស់កម្លាំងហើយតើកាលណាច្រើនពេកវាធ្វើឲ្យយើង stress មែនណាលោកទាវណាលោកទាវ stress ជាងគេព្រោះការងារពីក្រោមផងពីលើមកផងអញ្ចឹងអឺទាំងអស់គ្នារៀនរៀនធ្វើសមាធិបើបើធ្វើសមាធិអីច្រើនបានអឺអាត្មាជូនជាយោបល់អង្គុយណាក៏បានអង្គុយលើអី ផ្អែកក៏បានអង្គុយគេងលើគ្រែក៏បាន នៅតាណាក៏បានគុំគុំចាំបាច់គិតថាដល់កន្លះម៉ោង5នាទី2 3នាទីក៏បានដែរដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូល ថា2 3នាទីយើងមានអារម្មណ៍នឹងបន្តិចបើក្នុងក្បួនពេទ្យខួរក្បាលយើងឈាមរបស់យើងរត់បានស្រួលខួរក្បាលរបស់យើងយកអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាលគ្រប់គ្រាន់ណា នឹងអ្នកអ្នកដែលមួម៉ៅអ្នកដែល stress អាដូចថាដកដង្ហើមវារៀងញាប់ណាហើយអត់អត់គ្រប់អត់គ្រប់យកទៅចិញ្ចឹមខួរក្បាលអត់គ្រប់កើត stress ហ្នឹងណាអង្គុយធ្វើសមាធិ2 3នាទីទៅដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលកុំគិតថាអង្គុយអត់ប្រយោជន៍ដកដង្ហើមចោលណាគិតអញ្ចឹងណាបើឥឡូវត្រឡប់មកវិញអឺ មានមានអីទៀតដែលប្រពន្ធអាចមានកម្លាំងនិងអាចធ្វើការងារបានយូរហើយអត់អត់ឆាប់ឆេវឆាវមួម៉ៅច្រើនមានអីទៀតទេក្រៅពីសមាធិមួយទៀតដែរព្រះអង្គមានបញ្ញាមិនឲ្យទុក នឹងអោបនៅក្នុងបតីរបស់ព្រះអង្គឯងឥឡូវឥឡូវយើងរៀនធ្វើតាមព្រះមួយព្រះអង្គប្រៀបធៀបអឺរឿងរ៉ាវក្នុងជីវិតនឹងដូចជាទឹក នៅលើស្លឹកឈូកចឹងទឹកអឺបើបើផ្អៀងទៅ ទឹកហ្នឹងវានៅលើស្លឹកឈូកទៀតទេបើផ្អៀងទៅអត់ទេមានប្រឡាក់ស្លឹកឈូកទេអត់ទេយ៉ាងណារឿងទាំងឡាយអឺប្រជាជនស្ដីឲ្យមេស្ដីឲ្យរឿងរាវនេះថាអញ្ចេះនោះថាចុះតែចប់គឺចប់ហើយអត់មានហើយយមើហើយយមើហើយយមើថាឲ្យអញឯហ្នឹងយមើអានឹងអោបរឿងទុកហើយតើអោបរឿងទុកអ្នកណាអ្នកកើតទុកអ្នកណាគេ ខ្លួនឯងហើយចឹងរៀនទម្លាក់ណារៀនទម្លាក់កុំអោបរឿងមួម៉ៅក្តៅក្រហាយនឹងទុកក្នុងចិត្តពីព្រោះអាសេចក្តីទុកនឹងវាវាកើតកូនកើតចៅហ៎យល់ទេទាំងអស់គ្នាយល់ទេយល់ទេឧទាហរណ៍តែបើយើងខឹងអ្នកនឹងម្នាក់នឹងយប់ឡើងយប់ឡើងវាមិនសមវានិយាយអញ្ចឹងដាក់អញវាមិនសមវាមិនត្រូវវាមិនគួរមិនក៏វានិយាយអញ្ចឹងដាក់អញដល់ពេលហើយ អ្នកណា អ្នកកើតទុកអ្នកណាគេ ខ្លួនឯងអញ្ចឹងយើងគិតតែនិយាយវិញថាណាហើយចុះអឺថ្ងៃហ្នឹងចាត់ទុកថាមានបាបគេស្ដីឲ្យជួបរឿងមិនល្អតែម្ដងបានហើយណាទាំងអស់គ្នាណាហើយកុំឲ្យវាមកចាក់យើងច្រើនដងពេកមែនទេទាំងអស់គ្នាណាធ្វើបានទេធ្វើបានទេជាយាមជាយាមកុំកុំអេអាទុកក្នុងចិត្តកុំតបតហ្នឹងវវដេកកៀងបេះដូងកំស្រួលទេ តលល្មិចវិញបានដើម្បីស្រួលតលល្មិចវិញញោមតលលុបចោលហ្មងណាញោមណាបើនិយាយពី flash ដែលវា memory វាពេញវាយើងត្រូវធ្វើម៉េច delete ចោលខ្លះទៅអា memory ណាវាអត់ល្អហ្នឹងអា file ណាដែលវាមានមេរោគហ្នឹងវាវាត្រូវអញ្ចឹងមែនហើយហើយចេះជាច្បាប់ជានិយមជាច្បាប់របស់ចិត្តតែកាលណាយើងបដោតទៅលើអីអានឹងកើនដែរ វាអូតូម៉ាទិកកើនទោះជាយើងមិនចង់ឲ្យវាកើនក៏ឧទាហរណ៍ថាអញខឹងវាណាអញងូម៉ៅមួយវាណាអញស្អប់វាណាដល់ដល់ក្នុង ចិត្តយើងកើនអីអានឹងកើនអីកើនអាងូម៉ៅហ្នឹងហើយវាដេញអាអាល្អល្អអាស្រស់ហើយញឹមដេញចោលអស់ហើយវាអត់វាអត់ចូលរួចទេពីព្រោះជាជាច្បាប់ចិត្តក្នុងពុទ្ធសាសនាក្តីក្នុងចិត្តវិទ្យានេះគឺដូចគ្នា ក្នុងពេលមួយចិត្តគិតបាន តែរឿងមួយទេតោះនេះទាំងអស់គ្នាណាអញ្ចឹងបានពុទ្ធលោកឲ្យប្រយ័ត្នប្រយែង រឿងយកស្អីមកទុកក្នុងចិត្តហ្នឹងតែយើងយកអីមកដាក់ច្រើនអាហ្នឹងវាកើនដូចយើងសំលុយក្នុងធនាគារយើងអាសា deposit ទៅលុយវាមិនឡើងបើយើងអាសាចាយលុយវាមិនវាអស់ទៅហើយអញ្ចឹងតោះតែយើងប្រយ័ត្នអញ្ចឹងបានប្រពុតលោកឲ្យមានពីពីសតិមួយសម្បជញ្ញៈមួយឥឡូវមុននឹងចូលរឿងហ្នឹងអាត្មាលើករឿងខ្លួនឯងមួយកាលពីនៅក្មេងៗរឿងទាវអាយុ10ឆ្នាំជាង12 13ហ្នឹងម្ដាយប្រើឲ្យទៅ អានៅស្រុកស្រែមិនអាចប្រើជួតអឺជួស្រែហើយវាត្រូវដើរកាត់ព្រៃខ្មោចហើយយើងក្មេងមិនយើក្មេងមិនយើខ្លាចខ្មោចហើយចឹងម្ដាយដឹងថាខ្លាចខ្មោចគាត់ពងៀនធរដេញខ្មោចចង់ចេះធរដេញខ្មោចមិនធរដេញខ្មោចទេធរខ្មោចខ្មោចលងឬក៏ធរខ្មោចខ្លាចខ្លាចខ្មោចគាត់ពងៀនអឺគាត់ដឹងថាយើងខ្លាច ពុទ្ធោមេនិថោមើលថាបងប្អូនគ្នាមើលធម្មោមេនិថោសង្ឃោមេនិថោចាំហ៎ធម៌ប្រកែគេមិនប្រាប់ច្រើនដងទេមើលមើលចាំហ៎ចាំហ៎មើលថាមិនចង់ អូខាងនេះប្រឡងជាប់ខាងនេះប្រឡងធ្លាក់ឥឡូវថាសាថ្មីពុទ្ធោមេនាថោធម្មោមេនាថោសង្ឃោមេនាថោឥឡូវសាកម្ដងទៀតតាធម្មោមេនាថោសង្ឃោមេនាថោ ប្រែមកវិញ ប្រែមកវិញកាលនោះមិនគាត់មិនសូវពយល់ប្រាប់ប្រែថាម៉េចប្រែមកវិញប្រែមកវិញថាពុទ្ធោប្រែថាពពុទ្ធនាថោប្រែថាជាទីពឹង មេប្រែថារបស់ខ្ញុំអញ្ចឹងពុទ្ធោមេនាថោប្រែមកវិញថាម៉េចព្រះពុទ្ធជាទីពឹងរបស់ខ្ញុំអញ្ចឹងណាចឹងពេលដើរចិត្តដល់ព្រៃខ្មោចហ្នឹងយើងចាប់ដើមសោតហើយពីព្រោះម៉ោង4ភ្លឺវានៅងឹតណា ចឹងដបងឡាយរៀងរៀងវើលពុទ្ធោមេនាថោធម្មោមេនាថោសង្ឃោមេនាថោដល់ពេលចូលទៅគៀបពុទ្ធោមេនាថោធម្មោមេនាថោសង្ឃោឡើងញាប់ឆ្មាញ់ដល់ពេលយើងរវល់អសូនយើងភ្លេចអីគេភ្លេចខ្លាចខ្មោចប៉កែបងបល័យនេះពីព្រោះចិត្តយើងបដោតទៅលើរឿងអីវិញរឿងធေါ်ហើយយល់ទេបងប្អូនគ្នាចឹងបានតែជា ចង់ចង់លើកមកហ្នឹងថាតើកាលណាយើងបដោតទៅលើអីមួយអូតូម៉ាទិកយើងភ្លេចអារឿងអីមួយទៀតទៅចឹងឧទាហរណ៍ថាអ្នកណាដែលពិបាកចិត្តរឿងរាវអីចឹងរវល់ធ្វើការងារអីថ្មីថ្មីថ្មីថ្មីជជែករឿងអីថ្មីថ្មីថ្មីវាភ្លេចអីគេវាភ្លេចអារឿងចាស់ប៉ុន្តែសាកមើលសាកដេកក្នុងកតុបមិនគួសោះមិនសមសោះបិទចាក់សោហ្នឹងនឹងឲ្យចងកឲ្យថ្ងៃណាមួយពីព្រោះយើងអត់ធ្វើការងារថ្មីយើងអត់គិតរឿង ថ្មីអញ្ចឹងទាំងអស់គ្នាណាហ្នឹងហើយអញ្ចឹងបានទាញត្រឡប់មកវិញថាចិត្តរបស់យើង ដែលតលរឹងប៉ឹងដែលដែលខ្លាំងដែលរឹងប៉ឹងតលមានអង្គរៈ2នៅជួយយើង ពីណាចង់ចង់ចង់ដឹងហ៎អង្គរៈ2អង្គរៈ1មើលមើលពីណាពីណាពីណាពីណាធ្លាប់ស្ដាប់ ពីណាធ្លាប់ឬធ្លាប់ស្ដាប់ធោះហ៎ទាំងអស់គ្នា យើងធ្លាប់ស្ដាប់តាម Facebook YouTube អីខ្លះដែរធ្លាប់ទេធ្លាប់មើលតែមើលសាក់ទាយមើលអង្គរៈទី1អីដែលជួយ ជួយយើងបានច្រើន មួយលោកហៅថាសតិសតិសតិប្រែមកវិញថាស្មាស្មារតីអឺនិយាយឲ្យស្រួលស្ដាប់ស្អីគេស្មារតីភ្ញាក់ភ្ញាក់អលឹកហ្នឹងក៏ត្រូវដែរអឺការដឹងខ្លួនក៏ត្រូវដែរ ជាបើអ្នកខ្សោយស្មារតីមិនវិញអ្នករៀងខ្សោយកើតទៅជាមិនវិញខ្ញុំអត់សតិហ្នឹងវាខ្សោយទាំងតែប៉ុន្តែវាមានវាមានផលវិបាកអីតែកណាខ្សោយស្មារតីទៅវាមិនអីឆាប់ភ័យឆាប់ភ័យមិនទៀតអីគេឆាប់ខ្លាចហ្នឹងហើយភ័យហើយខ្លាចដូចគ្នាទេហីអីទៀតបាត់ការចងចាំងាយដាក់ អញដាក់សោនៅតាណាវ៉ែនតាអញនៅតាណាអញចាក់អញចាក់សោនៅចេញមកមិញហ្នឹងសោម៉ូតូនៅតាណាទៅវិលហ្នឹងអឺអឺមិនទៀតទេដែលខ្សោយស្មារតីទៅមិនទៀតទេឆាប់ឆេវឆេវឆាវអីទៀតទៅអឺរវើរវាយច្រើនគិតច្រើន ហើយពេលយប់មិនទៅគេងគេគេនេះគេងយកសពគេយកសពវាត្រូវគូនឹងចាក់ឆ្នោតដល់ព្រោះចឹងចឹងចេះជូនជូនជាយោបល់វិញអាថ្មចង់ឲ្យបងប្អូនទាំងអស់គ្នាកុំឲ្យកុំឲ្យជ្រុលខ្លួនកាលណាបដៅចិត្តទៅវារវើរវាយវានាំឲ្យឆាប់ឆេវឆាវវានាំឲ្យ ស្មុកស្មាញច្រើនអញ្ចឹងរៀនមានស្មារតីវិញណាបងប្អូនគ្នាណាអឺស្មារតីហ្នឹងចេះចេះអឺយើងជួយចិត្តចូលកន្ទប់ទឹកចឹងទៅអើយទៅឯណាឯណីស្រុកយើងហ្នឹងទៅលេងណាណីចឹងតែប៉ុន្តែអឺនៅក្នុងធម៌លោកថាបើឲ្យសមាធិហ្នឹងជួយឲ្យសតិហ្នឹងកើនមួយទាំងអស់គ្នាណាសមាធិដង្ហើមចេញដង្ហើមចូលហ្នឹងវិធីកើនសតិមួយ សតិមួយទៀតកើតដោយសារអញ្ចេះអឺអ្នកខ្លះញាតិញោមអ្នកខ្លះចូលទៅក្នុងបន្ទប់ឲ្យឆឹងថាទៅរកអីភ្លេចឆឹងមានទេញោមធ្លាប់សល់វាធ្លាប់វាអញទៅរកស្អីចេញមកដកមកថយក្រោយវិញចាំមើលអញគិតមើលមិនគិតមកអីចឹងចឹងប្រពុតលោកឲ្យយើងចេះរៀនថាបើអញស្លៀកពាក់នេះក៏ដឹងថាអញស្លៀកពាក់ចឹងណាបើបើអញដើរទៅបន្ទប់ដឹក បន្ទប់ទឹកដឹងថាអញដើរទៅបន្ទប់ទឹកបើអញកំពុងងូតទឹកដឹងថាអញកំពុងតែងូតទឹកកុំឲ្យមួយទឹកចឹងទៅប៉ុន្តែទៅឲ្យផ្សាយអ៊ីអនហើយលោកទៀវទៅគេពហុកីឡាឋានឧទាហរណ៍ចឹងហើយតើកាលណាយើងបដោយបដែបដោយចិត្តនឹងឲ្យចេញពីខ្លួនយើងយូរយូរទៅណាខ្លួនយើងនេះคล้ายជាសម្បកផ្ទះអត់មានព្រលឹងឯងយល់ទេទាំងអស់គ្នាយល់ទេវាភាំងភាំងយកហ្មង អញ្ចឹងរៀនរៀនរៀនទាញចិត្តនឹងទាញស្មារតីនឹងទាញចិត្តអីមកនៅផ្ទះវិញហើយមួយទៀតស្មារតីក្នុងន័យថាបើឧទាហរណ៍ថានឹកទៅដល់អ្នកនឹងហើយវានាំឲ្យក្តៅក្រហាយចិត្តយើងត្រូវមិនយើត្រូវមិនយើហ៊ានដូរមនុស្សដូរមនុស្សសិនហើយបើគិតដល់អ្នកនឹងក្តៅគិតដល់អ្នកណាយើងរៀងតិចតិចទៅណាទាំងអស់គ្នាមែនទេណាហ្នឹងហើយបើគិតដល់រឿងហ្នឹងរឿងហ្នឹងនាំឲ្យមួម៉ៅយើងត្រូវដូរអីដូរអី ដូររឿងតិចសិនមកប៉ុន្តែមិនមែនរត់ចោលបញ្ហាណាទៅណាគាត់ថាចាំឲ្យចិត្តត្រជាក់តិចសិនចាំដោះស្រាយបើចិត្តត្រជាក់ទៅដោះស្រាយបញ្ហាបញ្ហាវាងាយងាយមិនហីងាយមិនហីងាយដោះដោះស្រាយអឺហើយយើងដឹងថាអឺយើងគិតដល់អីដែលនាំឲ្យយើងរីករាយសบายចិត្តចឹងណា បើឧទាហរណ៍ថានៅក្នុងធម៌លោកឲ្យថាបើនៅក្បែរមនុស្សហ្នឹងទៅដូចរៀងដូចរៀងសុបាយចិត្តបើនៅក្នុងធម៌លោកប្រើពាក្យថាកល្យាណមិត្តបើឧទាហរណ៍ថានៅក្បែរមនុស្សហ្នឹងអឺមនុស្សហ្នឹងធ្វើឲ្យយើងដូចរៀងសុបាយចិត្តណាអញ្ចឹងយើង អាសានៅ ក្បែរមនុស្សហ្នឹងក្នុងធម៌លោកហៅថានៅក្បែរកល្យាណមិត្តមនុស្សហ្នឹងនាំឲ្យយើងសុបាយចិត្តអញ្ចឹងណាហ្នឹងហើយហើយបើនៅមកនៅក្បែរមនុស្សហ្នឹងមនុស្សហ្នឹងនាំតែរឿងក្តៅមករហូត មីនេះវិញចេះអានោះវិញចុះមករឿងមកចៃអេកអូចាក់ចុចដល់ទៅពេលគេចាក់យើងយូរយូរទៅយើងវាមិនយើងវាក្តៅតាមគេដែរអញ្ចឹងតលថាយើងយើងយើងរៀនដឹងរៀនដឹងថា មនុស្សនេះគួរនៅ ក្បែរមនុស្សនេះគួររាប់អាន មនុស្សនេះក៏មិនស្អប់ដែរប៉ុន្តែមិនគួរយកជាអ្នកចិត្តស្និទ្ធទេ នឹងឯងមិនមែនជាកល្យានមិត្តទេ ចឹងយកអ្នកណាដែលធ្វើឲ្យយើងបានបជាចិត្តសบายចិត្តប៉ិនលោកទៀវពិបាកបន្តិចដោយសារលោកទៀវត្រូវគ្រប់មនុស្សទាំងអស់មែនទេលោកទៀវណាដល់ថ្ងៃចឹងតលែរឹងបន្តិចមកទៅអង្គតិគរតខ្លាំងបន្តិចអឺហើយតលមានសមត្ថភាពសតិនឹងជួយជួយយើងមួយហើយនឹងបញ្ញាមួយទៀតនៅក្នុងធម៌លោកប្រើពាក្យសម្បជញ្ញៈសម្បជញ្ញៈអង្គធម៌បានដល់បញ្ញាបញ្ញាឧទាហរណ៍កំណត់ដឹងថា ហ្នឹងហើយមនុស្សវាខុសគ្នាអញ្ចឹងយើងមិនអាចបខំឲ្យដើមថ្នោតដូចដើមដូងបានទេបខំបានទេអត់បានទេទៅក្នុងសួនច្បារវាតែងតែមានផ្កាផ្កាពណ៌ខុសគ្នា មែនទេទាំងអស់គ្នាណាយើងបខំថាឲ្យសួនច្បារហ្នឹងផ្កាដូចគ្នាបានទេវាវាមិនងាយធ្វើបានទេណាញោមណាយ៉ាងណាមនុស្សនៅ ក្នុងពិភពលោកនេះសំនិស័យមកខុសខុសខុសខុសខុសគ្នាចឹងណាចឹង ហ្នឹងហើយឥឡូវតាអាវាធ្វើកង់អាត្រង់ធ្វើកម្មអាសាំញ៉ាំធ្វើដុំអាកញ្ញៃមួយខ្ញុំបោះចោលបណ្ដោយធ្វើអូសដុតបណ្ដោយដែរអញ្ចឹងអាណាប្រើអីបានប្រើនឹងបណ្ដោយគុំគុំដូចថាបខំគេពេកទៅដល់ពេលអ្នកតាំងតាំងពីណាគេទាំងអស់គ្នាតាំងខ្លួនឯងអញ្ចឹងបានជាព្រះអង្គព្រះអង្គមុននឹងត្រាស់ទៅធម្មទេសនាប្រោសមនុស្សហ្នឹងព្រះអង្គមើលសិនឯមនុស្សនេះត្រូវការអ្មេច មនុស្សនេះត្រូវការម៉េចហើយធម្មទេសនាព្រះអង្គត្រូវទៅតាមមនុស្សហ្នឹងចឹងណាហ្នឹងហើយដូចផ្នែកខាង HR អញ្ចឹងចាត់ចែងទៅតាមជំនាញរបស់បុគ្គលិកហ្នឹងទៅអញ្ចឹងបានព្រះអង្គពេលមុននឹងចេញទៅសំដែងធម៌ទេសនាព្រះអង្គឃើញការឈូកនេះតែនេះដកអត់ចេញយ៉ាងមិនដែរជាប់ហើយថាផ្កាឈូកខ្លះទៅប្រឡោកចេញពីផុកមកផ្កាឈូកខ្លះបានពាក់កដាផ្កាឈូកខ្លះពំពំនៅទឹក ផ្កាឈូកខ្លះរីកផុតចេញពីទឹកហើយចាំតែពលឺថ្ងៃមកនឹងរីកហើយយ៉ាងណាព្រះអង្គឃើញមនុស្សម្នាក់ម្នាក់នឹងសំនិស័យមកអ្នកខ្លះសំបានតិចអាសេចក្តីល្អអញ្ចឹងអាសេចក្តីអាក្រក់វាមកគ្របចិត្តមនុស្សនឹងអញ្ចឹងទាំងអស់គ្នាណាធ្វើឲ្យមនុស្សនឹងអាត់អាត្រូវស្ដាប់បាត់បានហ្មងលោកជឿធ្លាប់ជួបនឹងអញ្ចឹងឡានហ្នឹងមើលហើយអាត្រូវស្ដាប់ដូច ដូចតើងយទៅទៅប៉ុន្តែព្រះអង្គអត់ទេព្រះអង្គចិត្តធ្ងន់ណាស់មើលយើងមើលយើងមើលដំណើរព្រះបន្តិចព្រះអង្គពេលត្រាស់ដឹងព្រាមមកជួបមនុស្សម្នាក់ មនុស្សនឹងអត់ស្គាល់ទេមនុស្សនឹងនិយាយស្ដោះទឹកមាត់ទៀតណាពេលព្រះអង្គពេលទៅជួបព្រះអង្គណាហើយព្រះអង្គដឹងថាពេលបុគ្គលហ្នឹងថ្ងៃក្រោយទៅនឹកព្រះហើយនឹងត្រូវទៅជួបព្រះអង្គវិញហើយព្រះអង្គដូចថាត្រៀម ផែនការហ្នឹងចង់20 30ឆ្នាំមុនណាថាឥឡូវអញប្រោសថ្ងៃហ្នឹងអត់ទាន់បានទេប៉ុន្តែ20 30ឆ្នាំក្រោយអញប្រោសបុគ្គលនឹងបានហើយអញ្ចឹងណាបងប្អូនគ្នាយល់ទេយល់ទេយើងយើងគ្មានចិត្តមហាករណាដូចព្រះទេប៉ុន្តែយើងរៀនថាអឺបុគ្គលនឹងនិស័យគ្នាល្អវានៅតិចអញ្ចឹងណាបងប្អូនគ្នាណាអញ្ចឹងយើងផ្សំនិស័យស្ដីបដៅថានៅតែស្ដីបដៅថាប៉ុន្តែបុគ្គលខ្លះទៀតចេញផុតពីទឹកឯងរងចាំតែអីមិញរងចាំតែអី រងចាំតែពលឺថ្ងៃឯងនឹងរីចឯងបុគ្គលហ្នឹងគ្រាន់តែឆ្កឹះបន្តិចប្រាប់បន្តិចរីមានមានបុគ្គលងាយអញ្ចឹងឯងទេណាហ្នឹងហើយដាក់ទៅបានដាក់ទៅលឿនដាក់ទៅមុតស្រួចទៅហ្មង ហើយនឹងយើងសប្បាយចិត្តហ្នឹងមែនទេក្នុងនាមយើងជាមេណាបើថាអឺมันមាន បុគ្គលនឹងទាំងអស់ទេ នៅក្នុងធម៌លោកប្រើពាក្យអុខៈដេតញ្ញូបុគ្គល បុគ្គលនឹងងាយនឹងត្រាស់ដឹងងាយនឹងយល់ងាយនឹងចាប់បានអញ្ចឹងណាអញ្ចឹងយើងរៀនធ្វើចិត្តឲ្យទលាយទទួលស្គាល់ថាមនុស្សវាខុសគ្នាទាំងអស់គ្នាមែនទេញោមណាហ្នឹងហើយមិនមិនអាចដូចគ្នាបានទេអញ្ចឹង អឺបដែបដៅផាស្ដីនៅតែផាស្ដីប៉ិនរៀនដោះសេចក្តីទុកពីក្នុងចិត្តថាហ្នឹងឯងជួយឯងបានប៉ុណ្ណឹងឯងតែមិនព្រមធ្វើល្អអាណាសាងកម្មអីទទួលកម្មហ្នឹងឯងមែនទេយល់ទេយើងមិនអាចទៅទទួលជំនួសកម្មអ្នកដតីបានយើងធ្វើការមួយគ្នាអញ្ចឹងមាននិស័យចរិតផ្សេងផ្សេងគ្នាណាទាំងអស់គ្នាណាប៉ុន្តែតលតែព្រះអង្គសម្ដែងធម៌6យ៉ាងដែលធ្វើឲ្យ រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា បានសុខជាមួយគ្នាហើយបានចម្រើនទាំងអស់គ្នាធម៌ទាំង6ហ្នឹងទី1លោកឲ្យមានមេត្តាកាយកម្មទាំងកំបាំងមុខទាំងចំពោះមុខមានន័យថាយើងជួយគ្នាហ្នឹងដូចថាកំបាំងមុខក៏យើង មានចិត្តល្អជួយគ្នានៅចំពោះមុខក៏ជួយ គ្នាអញ្ចឹងណាកាយវិការល្អគោរព អោនលំទោនអីអីហ្នឹងគាត់ថាឬក៏ជួយកិច្ចការងារអីផ្សេងផ្សេងហ្នឹងតែទី2លោកហៅមេតាវជ័យកម្មឥឡូវឥឡូវឲ្យធ្លាប់ពាក្យតិចចាស់មេថាទាំងអស់គ្នាមេតាវមេតាកាយកម្មកាយកម្មប្រកបដោយមេត្តាហ្នឹងហើយអឺកាយវិការរបស់យើង គួសមល្អហ្នឹងណាសំរុំហ្នឹងទាំងចំពោះមុខទាំងកម្បាំងមុខតែទី2មេត្តាវជ័យកម្ម សម្ដីប្រកបដោយមេត្តាអញ្ចឹងតើឡើយរៀននិយាយជាមួយគ្នារកគ្នានឹងល្អទាំងមុខល្អទាំងក្រោយណាអានឹងបានបានសុខជាមួយគ្នាអឺបើមិនចឹងទេអឺយើងយើងអត់យើងយើងអត់ទុកចិត្តគ្នាទេដូចថាយើងអត់យើងអត់សំដែងការស្មោះត្រង់ណាហ្នឹងអញ្ចឹងព្រះអង្គថាទម្លាប់ទម្លាប់ពីព្រោះ អឺរឿងភាកច្រើនចេញមកពីណារឿងភាកច្រើនចេញមកពីមាត់ហ្នឹងឯងមាត់តាមាត់គ្របមិនចិត្តរឿងហ្នឹងមែនទេទាំងអស់គ្នាឡាហ្នឹងហើយណែណែគុំថាយើងយើងចង់ឲ្យគេនិយាយដើមយើងអត់ចង់អីចង់អីអត់ហិចពេលយើងជួយចិត្តនិយាយដើមគេអត់ យើងអត់ចង់ឲ្យគេនិយាយដើមទេប៉ុន្តែយើងចូលចិត្តនិយាយដើមគេតែអានឹងប្រយ័ត្នអានឹងវាអានឹងពិបាកថងហ្នឹងចឹងចឹងទល់មានស្មារតីមួយប្រាប់ដល់ដល់វាដល់ម៉ោងវារយនិយាយដូរប្រធានបទណាជប់ជប់ជប់ជប់ជប់ជប់ពីព្រោះបាបកម្មណាបាបកម្មអាហ្នឹងឯងវាវារៀលដាលមកដល់យើងវិញចឹងដល់ទី3ថាទាំងអស់គ្នាមេត្តាមនោកម្មចិត្តប្រកបដោយមេត្តា អញ្ចឹងគិតទៅរកគ្នានឹងគ្នានឹងអត់មានចំណែនអត់មានគុំអត់មានស្អប់អីទេណានឹកឃើញថាអឺគាត់បាន ចម្រើនគាត់បានសុកហ្នឹងអឺដោយសារគាត់មានប៉ុនគាត់ប្រឹងគាត់ប្រែងអញ្ចឹងណាបងប្អូនគ្នាណាអញ្ចឹងយើងអត់មានចិត្តអត់មានចិត្តអីអត់មានចិត្តចំណែនទេហើយបើមានរឿងអីតិចតួចអើយតាហ្នឹងហើយតាជាបងប្អូនគ្នាតើបើក្នុងធម៌មែនតែនទៅ គ្មានអ្នកណាដែលមិនធ្លាប់ជាប់ជាសាច់ញាតិជាមួយគ្នាទេលោកមទាវ ក៏ធ្លាប់ជាបងប្អូនអាត្មា បងប្រុសអេដាមធ្លាប់ជាឪពុកអាត្មាពីដើមអាត្មាធ្លាប់ធ្វើឪពុកលុយអេដាមវិញហើយក្នុងធម៌នេះដែលព្រះអង្គថាប្រៀបធៀបព្រះអង្គថ្ងៃមួយព្រះអង្គកាច់មែកឈើដោយព្រះអង្គឧបមាថាកាច់មែកឈើថានេះម៉ែកាច់មែកឈើមួយទៀតនេះឪកាច់មែកឈើនេះបងកាច់មែកឈើនេះប្អូននេះក្មួយនេះកូននេះចៅថាកាច់អស់ពីផែនដីក៏មិនអាចរកអ្នកណាមួយដែលមិនធ្លាប់ជាប់ជា សាច់ញាតិរបស់យើងបានដែរអញ្ចឹងបានព្រះអង្គបដៅយើងថាកុំឲ្យស្រឡាញ់តាកម្រិតថាត្រឹមបងត្រឹមប្អូនណាដែលក្នុងពាក្យខាងដើមថ្មលើកមកថាអបមញ្ញាប្រែថាអត់មានអត់មានអីគេអត់មានដែនកំកំណត់អត់មានប្រមាណថាប៉ុណ្ណេះប៉ុណ្ណោះអញ្ចឹងយើងយើងអញ្ចឹងវិញយើងគិតថាការពីយើងបែកគ្នាពីជាតិមុនណាយំហូរទឹកភ្នែកសរសេរសរសេរចង់អីគេចង់អីគេ ចង់ជួបវិញហ្នឹងមែនទេប៉ិនដល់ពេលឥឡូវជួបឥឡូវជួបវិញជេរគ្នាបណ្ដោយដោយសារហេតុអីបានអញ្ចឹងដោយសារយើងអត់ស្គាល់អត់ស្គាល់គ្នាឥឡូវឥឡូវយើងជឿតាមព្រះអង្គចាស់ថាឥឡូវយើងសិតតែជាបងប្អូនគ្នាណាអញ្ចឹងមានមេត្តាមនោមនោកម្មមានម៉ានអីមិញមានម៉ានអីមិញបីមានអីខ្លះមិញមេត្តាអីគេទី1មេត្តាកាយកម្មមេត្តាវ វជ័យកម្មដល់ទី3មេត្តាមនោកម្មចិត្តហ្នឹងមានមេត្តាហើយបើខឹងអីខឹងមិនមិនតិចបានហ្នឹងមែនទេញោមណាហ្នឹងឯងគុំគុំគុំអោបភ្លើងអីអោបទៅក្តៅគេក្តៅយើង ក្តៅយើងឯងហើយដល់ទី3ដើម្បីធ្វើការរស់នៅជាមួយគ្នាបានសុខដែរជាអ្នក មានសិលដូចគ្នាសិលធម៌ល្អដូចគ្នាមិនមិនអាចមួយនោះអាក្រក់ ធ្វើបាបគេហើយឲ្យគេស្រឡាញ់រហូតបានហ្នឹងមែនទេទាំងអស់គ្នានិយាយចឹងហ្នឹងណាហ្នឹងប៉ុន្តែយើងក៏មិនទៅស្អប់ដែរប៉ុន្តែថាដើម្បីរស់នៅ មួយគ្នាហ្នឹងអត់អារឿងសិលធម៌ល្អហ្នឹងអត់អត់បានទេអញ្ចឹងយើងចង់ឲ្យគេស្រឡាញ់យើង មែនទេទាំងអស់គ្នាណាអញ្ចឹងតើតែយើងមិនទៅតើរៀនស្រឡាញ់គេដែរយើងដាំពូជណាយើងបានផលហ្នឹងត្រឡប់មកមកវិញឥឡូវចេះ ចេះធေါ်ព្រះមួយម៉ាត់ទាំងអស់គ្នាអញ្ចឹងថាទាំងអស់គ្នាយាតិសੰង្ឃ វបតេពីជាងតាតិសੰងលបតេផលੰងយល់ទេប្រែមកវិញថាដាំពូជណា រមែងបានផលនោះ ត្រឡប់មកវិញចឹងណាបងប្អូនគ្នាណាបងប្អូនគ្នាហើយហើយចាំចេះចាំចេះចាំចាំមួយ មានសទ្ធាមុតមមមួយថាអំពើល្អក្តីអាក្រក់ក្តី យើងធ្វើទៅអំពើហ្នឹងវាអត់ចេះ ភ្លេចម្ចាស់ហើយវាអត់ចេះក្បត់ម្ចាស់ទេវាស្មោះត្រង់ណាស់ធ្វើល្អក៏ដោយធ្វើអាក្រក់ក៏ដោយយើងប្រកែមែនយើងខ្លាំងមែនប៉ុន្តែវារកផ្លូវមកជួបយើងតូតតាមឥឡូវឧបមាចាអាត្មាចាលោកគ្រូអាត្មាពីក្មេងធ្លាប់លេងមួយប្អូននេះខោកអូនខ្លោះខ្លោះយើង អាងបងអីអីគេចឹងណាដល់ពេលមកបួហើយនេះវាមានពីណាមានហាក់មានពីណាហ៊ានខោកក្បាលលោក មែនទេបងប្អូនណាប៉ុន្តែវាអាកម្មនោះវាបទាញរហូតមកខោកក្បាលលោកតបានយើងអោនទៅអោនទៅក្រុមប្អួចងើបឡើងផអឬឬកម្មនឹងចឹងជើងថ្មចង់ឲ្យជូនជាសទ្ធាមួយប្រកបដោយបញ្ញាថាណាយើងយើងចង់ឲ្យគេស្រឡាញ់ចង់ឲ្យគេរាប់អានចង់បានសេចក្តីសុខយើងត្រូវអីគេ យើងត្រូវធ្វើល្អពីព្រោះអំពើល្អហ្នឹងជាហេតុនៃហេតុនៃអីគេនៃសេចក្តីសេចក្តីសុខចឹងហ្មងហើយយើងចង់ឲ្យគេស្រឡាញ់រាប់អានយើងយើងតបផ្ដល់សេចក្តីស្រឡាញ់រាប់អាននឹងដល់គេទៅបើយើងមិនចង់ឲ្យគេស្អប់យើងយើងមិនទៅយើងកុំស្អប់គេហើយបើយើងចង់ឲ្យគេអត់អោនដាក់អនុគ្រោះឲ្យយើងវាតលយើងមិនដែរយើងអត់អោនដាក់អនុគ្រោះឲ្យគេដែរណាហើយកុំកុំមានមានះ ដូចថាអញមិនខ្ចីនិយាយរហូតឯងឧទាហរណ៍ស្អប់អ្នកណាមួយមែនទេណាអញ្ចឹងត្រូវធ្វើម៉េចវិញទៅមើលធ្វើម៉េចវិញទៅណាញោមថាត្រូវបន្ទុនអេយ៉ាបតញោមមានវ័យប៉ុណ្ណឹងទៅដូចថារៀងទុនណាបាទញោមវិញក្មេងនេះដូចយើងហឹងដែរធ្វើម៉េចទៅមើលធ្វើម៉េចទៅអញ្ចឹងបានធ្វើធ្វើការងារហ្នឹង នៅក្នុងធរដោយថារឿងរឿងទៀវនិយាយពីរឿងទស្សពិតរាជធរធររបស់មេយើងទាំងអស់នេះសើមេ អាការគ្រប់គ្រងផ្នែកខាងខន្តីកំហឹងហ្នឹង3 4ចំណុចឧទាហរណ៍ខន្តី1អីថាទ្រាំទ្រាំចឹងណាទាំងអស់គ្នាណាទ្រាំទី2អកោធៈមិនខឹងក្រោតលំងលំងឯងទី3អវិហិង្សាអត់ចងពីអត់ធ្វើហិង្សាដាក់អ្នកនឹងឯងចឹងណា ហើយនឹងមួយទៀតហ្នឹងអឺដូចថាជាអ្នកមត្តវៈជាអ្នកទុនភ្លុនអញ្ចឹងទៅអញ្ចឹងអឺក្នុង ក្នុងការទំនាក់ទំនងរវាងគ្នានឹងគ្នាហ្នឹងដល់ទីម៉ានឯងមិញនេះមិញមិញរាប់ទៅទីម៉ានឯងដែលដែលនិយាយពីរឿងធរនាំឲ្យរស់នៅ មួយគ្នាការមួយគ្នាបានសុខណាមួយមេតាកាយកម្មមេទី2ទី2អីគេ មេតាវិច័យកម្មទី3មេតាមនោកម្មទី4ជាអ្នកមាន មានសិលសិលដូចគ្នា ដល់ទី5ចេះចែកម្លែកកុំឲ្យស្វិតកុំឲ្យស្មោកុំឲ្យគិតតែពីបានម្នាក់ឯងណាហ្នឹងហើយតែយើងតាមតែយើងអឺម្ដងគេម្ដងអេម្ដងគេទៅចូលហាងម្ដងគេម្ដងគេដល់ម៉ោងចេញលុយចូលទប់ទឹកបាត់ ហើយមិនដែលចេះចែករំលែកយកស្អីតែឯងហ្នឹងអាហ្នឹងរាប់រាប់អានគ្នាបានយូរហ៎អត់ទេអត់ទេយើងចំណាំមុខហ្មងមិនជឿជឿហ៎ចំណាំមុខអាគាត់ហ្នឹងហ្មងប៉ិនអញ្ចឹងតើលរៀនចេះចែករំលែកអញ្ចឹងបានព្រះអង្គអឺសំដែងពីពីភិក្ខុ2អង្គអន្តមាអឺភិក្ខុ2អង្គហ្នឹងអឺមួយអង្គលោកធ្វើទៀន ម៉ងលោកអេណាបានអីឆាន់ឆាន់នឹងណាអញជិលណាដល់ពេលស្លាប់ទៅទៅកើតជាទេវបុត្រទេវបុត្រដែល ចេះធ្វើទៀនអូគេស្រឡាញ់គេចូលចិត្តមាន កិត្តិយសគេឈ្មោះទេវបុត្រដែលអត់ចេះធ្វើទៀនរៀងឯកាយ៉ាងណាហើយដល់ពេលមកកើតជាមនុស្សនេះ អ្នកចេះធ្វើទៀនកើតជារាជបុត្រហើយអ្នកដែលអត់ចេះធ្វើទៀនពិខុដែលអត់ចេះធ្វើទៀនកើតជា កូនខ្ញុំបំរើប៉ុន្តែនៅ ក្នុងវាំងដូចគ្នា កូនកូនមីនុំមីនាងណាមួយកូនមហេសីយល់ទេយល់ទេបងប្អូនហើយដល់ក្មេងទាំងពីរនាក់ហ្នឹងដាក់អន្ទឹមគ្នា ដេកពីព្រោះកើតនៅថ្ងៃក្បែរគ្នាអឺកូនស្ដាច់កូនមហេសីហ្នឹងនិយាយឌឺដងឲ្យកូនមីនុំមីនាងថាណែឃើញទេកាលពីនោះណាយើងប្រាប់ថាឲ្យចេះធ្វើទៀនផងឃើញទេអត់ចេះធ្វើទៀតបានមកធ្វើកូនខ្ញុំបំរើអញ្ចឹងហ៎ ណែយើងហ៎យើងហ៎បានធ្វើទៀនបានធ្វើកូនអីកូនអីគេកូនស្ដាច់កូនមហេសីដល់ពេលកូនអ្នកបំរើដែរថាអើយអួតណាស់អួតអីស្វេតឆាត់ធ្វើពីអាស័យហ្នឹងមានអីអស់ចាហើយបងស្ដាប់បងបងស្រីស្ដាប់ពីអ្នកហ្នឹងគេជជែកគ្នាយករឿងហ្នឹងទៅក្រាបទូលព្រះអង្គថាព្រះអង្គយ៉ាងម៉េចដែរកូនឥតបូនទូមគុំពីអ្នកហ្នឹងជជែកគ្នាបានព្រះអង្គថា ទាំងពីរអ្នកហ្នឹងមួយ ធ្វើទៀនមួយទៀតចិត្តកំកំណាញ់អញ្ចឹងព្រះអង្គថា អ្នកដែលធ្វើទៀនហ្នឹងមាន អាយុមានវណ្ណៈមានពលៈមានសុខៈមានយុមានអធិបតីធัวបុណ្យណាបានអានិសង្ឃនឹងច្រើនជាង អ្នកដែលអត់បានធ្វើទៀនយល់ទេបងប្អូនយល់ទេបងប្អូនមើលមើលថ្មរាប់សារថ្មីអាយុវណ្ណៈសុខៈយុអធិបតី5ធัว5អញ្ចឹងណា ធម៌ទាំង5ហ្នឹងកើតដល់អ្នកដែលចេះធ្វើទានអ្នកដែលអត់អ្នកដែលកំណែងហ្នឹងអត់បាន អានិសង្ឃទាំង5ហ្នឹងទេអញ្ចឹងដែលអាត្មាទាញត្រឡប់មកវិញថាចេះចែករំលែកគ្នាទៅណាណាបងប្អូនណារៀនចែករំលែកបើបើប្រៀបធៀបនិយាយមួយទៀតថាបើឧបមាថា ធ្វើទៀនណាយើងមើលទៅយើងដកទៅអស់អស់ហេអស់ហេទាំងអស់ហេអស់ហេយើងដកឧទាហរណ៍យើងយកស្រូវពូជមកមកល្អីយកទៅព្រោះក្នុងស្រែអស់ហេអស់ហេ មិនមិនអស់បងអស់ពីលៃហ៎ប៉ុន្តែបានមកវិញហ៎បានបានច្រើនហ៎ច្រើនយើងយើងយើងមានសទ្ធាក្នុងចិត្តថាណែអញធ្វើទៀនណាចាំម៉ែចាំអើយជួយវាចេញលុយថ្លៃរៀនឲ្យវាទិញកង់ឲ្យវាទិញម៉ូតូឲ្យវាវាអស់លុយមែនប៉ុន្តែវាបានអីគេបានអីគេបានអីគេ បានប៉ុនប៉ុនហ្នឹងស្អីគេប៉ុនហ្នឹងចិត្តជ្រះជ្រះថ្លាសบายចិត្តហើយប្រពុតលោកថា កម្មម៉ាំងពីរជាងកម្មដែលយើងធ្វើនឹងជាពូជដល់ចុងក្រោយកម្មនឹងឲ្យផលពីណាមកវិញឲ្យផលអ្នកណាវិញឲ្យផលយើងអ្នកអ្នកធ្វើវិញអញ្ចឹងអញ្ចឹងយ៉ាងណាយើងធ្វើទៀនហ្នឹងអាកំណាញ់ហ្នឹងវាមកខ្សឹបកុំឲ្យឲ្យខ្ញុំឲ្យច្រើនពេកឲ្យច្រើនពេកទៅខៃលោមិនអីយើខៃលោអស់ហេនិយាយអញ្ចឹងមិនបានន័យថាឲ្យដាក់ឲ្យអាត្មាច្រើនច្រើនទេណាមែនទេអាត្មាថ្ងៃមុនទៅទេសនានៅពេញមួយលើផ្ទះយីអឺលោក ទេសនាទេសនាទេសនាដល់ហើយអឺដល់ម៉ោងហើយបច្ច័យបូជាធរបូជា1005អីទៅហើយដល់ប្រាថ្នាប្រាថ្នាសន្តិនិព្វានមកដល់លោកថាហើយបូជាធរ1005ប្រាថ្នាសន្តិនិព្វានមិនដល់មិននិយាយចង់ញាតញោមមកបូជាអីទេបានគាត់ថាកុំឲ្យ មាន ចិត្តកំ កំណាញ់មានលុយមានកាក់ចិញ្ចឹមបងចិញ្ចឹមប្អូនចិញ្ចឹមម៉ែចិញ្ចឹមឪឲ្យអស់ពីចិត្តពីថ្លើម មនុស្សក៏ស្រឡាញ់ទេវតាក៏ចូល ចូលចិត្តហើយសម្រាប់ចិត្តក៏ត្រូវរើសមុខលបក៏ត្រូវដែរដោយសារប៉ុននឹងជួយ តម្រែតម្រង់អញ្ចឹងនឹងទី5ដល់ទី6មានទិដ្ឋិការយល់ឃើញនឹងប្រហាក់ប្រហែលគ្នាឬក៏និយាយក្នុងន័យមួយទៀតថាមនុស្សនឹងស្រួលនិយាយគ្នាបើរស់នៅមួយគ្នាធ្វើការមួយគ្នាប៉ុន្តែប្របានិយាយគ្នាធ្វើការមួយគ្នាបានទេបានស្រួលទេ អត់ទេចឹងទិដ្ឋិភាសាធរទិដ្ឋិប្រែថាមនុស្សនឹងជាអ្នកមានដូចថាការយល់ឃើញនឹងប្រហាក់ប្រហែលគ្នាហើយមិនមានជាមិនជាអ្នកមានទិដ្ឋិមានអ្នកខ្លាំងទេចឹងណាបងប្អូនគ្នាណាឥឡូវខ្លីត្រឡប់មកវិញអាហ្នឹងធរនាំឲ្យធ្វើការមួយគ្នាបានយូរអាត្មាសរុបមកវិញមេត្តាកាយកម្មមេត្តាវចីកម្មមេត្តាមនោកម្មជាអ្នកចេះចែកអឺជាអ្នកមានសិល ជាអ្នកចេះចែកទៀនហើយនឹងជាអ្នក មានទិដ្ឋិការយល់ឃើញនឹងស្មើគ្នាប្រហែលគ្នាហើយមិនមាន មានអ្នកខ្លាំងដល់ធម៌ដែលនាំឲ្យឆ្លោះគ្នាវិញធ្វើការមួយគ្នាការរស់នៅមួយគ្នាកើតមួយខឹងឲ្យគុំទុកបើខខឹងហែមផ្លេតមិនអីណាប៉ុន្តែចាំមើលចាំមើលចាំមើលអាហ្នឹងអាហ្នឹងអាហ្នឹងធ្វើការមួយគ្នាអត់ការរស់នៅមួយគ្នាអត់បានសក់ទេទី2ចំណែនហើយនឹងកំណាញ់ មានអីគេបន្តិចបន្តួចលើសបន្តិចបន្តួចអូយអត់បានទេខ្មួលខ្មាញ់ហ៎ប៉ុន្តែប៉ុន្តែដល់ពេលពិបាកពិបាកគេពិបាកយើងបាក់យើងចឹងហើយកុំកុំប៉ណាំងវាសនាគ្នាប្រឹងហើយបើចង់ប៉ណាំងប្រឹងធ្វើទៅណាទាំងអស់គ្នាណាហ្នឹងហើយហើយមួយមួយទៀតលោភលួនចង់បានតែម្នាក់ឯងចង់បានមុខមាត់តែឯងចង់បានស្អីស្អីតែឯងទាំងអស់អាហ្នឹងក៏ឆ្លោះគ្នាដែរចឹងទាំងអស់គ្នាណាមួយទៀតរឿងប៉កែមើងងាយគេ ក្នុងធម៌ក៏សម្ដែងថា អានឹងនាំឲ្យងាយឆ្លោះគ្នា ហើយមួយទៀតរឿងមានអ្នកបាញ់មិញហ្នឹងមានអ្នកប្រកាន់អញអញថាមិនគឺអញ្ចឹងហ្មងប៉ះម្បានឯឧទាហរណ៍អញ្ចឹងណាប្រជុំមួយគ្នាអីអីអញ្ចឹងទៅអញ្ចឹងតើយើងរៀនដកអាមូលហេតុបើក្នុងផ្សោលោកប្រើពាក្យថាវិវាទតមូលមូលហេតុនាំឲ្យឆ្លោះគ្នាហើយ អាខាងក្រោយមិញដល់ខាងដើមនោះសារ៉ានីសារ៉ានីយធធនាំឲ្យស្រឡាញ់គ្នាអញ្ចឹងណាអញ្ចឹងបើយើងមិនសមធននឹងបានយើងបានសុខទាំងអស់គ្នា មែនទេទាំងអស់គ្នាណាហើយញាតញោមបងប្អូនមានធននៅក្នុងចិត្តទាំងអស់គ្នាទៅយើងបានសុខទាំងអស់គ្នាសុខទាំងកាយសុខទាំងចិត្តការងារយើងបានច្រើន ជួយប្រជាជនជួយ ទឹកដីស្រុកយើងបានចម្រើនទៅមុខលឿនមែនទេទាំងអស់គ្នាណាអនុមោទនា